ត្រង់ការអស់រវល់ទេតែទីពឹងយ៉ាងម៉េចបានទៅ ដែលឈ្មោះថាទីពឹងហ្នឹងវាដូចជាថានៅ ក្នុងគំនិតខ្លួនយើងមានបានស្អីស្អីនៅក្នុងโลกនេះតែយើងគិតថាបាន ទីពឹងយ៉ាងម៉េចទៅបើវានៅតែរវល់កាលណាបើនៅ ក្នុងគំនិត មាន យើង ក្នុងโลกនេះទោះជាបានសម្បត្តិស្ដេចចក្រក៏ដោយក៏វានៅតែខ្វល់នឹងខ្លួនយើងក្នុងโลกនេះអញ្ចឹងហ่ะ វាត្រូវគ្រប់គ្រងត្រូវមើលថែត្រូវអួងហែងខ្លួនឯងនឹងកុំឲ្យអាប់អោនកុំឲ្យនរណាមើលងាយហ្នឹងណាកុំឲ្យឈឺកុំឲ្យវិនះបាត់បង់ចាកអំពីរបស់ដែលជាទីស្រឡាញ់ពេញចិត្តហួងហែងនឹងហ្នឹងហើយហើយប្រព្រឹត្តទៅដោយការរវល់ការខ្វល់នឹងចឹងដូច ក្អែកបាយទឹកសមុទ្រអញ្ចឹងហ្នឹងហើយនាំគ្នាទាំងកងទាំងហ្វោកមកប៉ុណ្ណាក៏វាមិនអាចទៅបាចទឹកសមុទ្រតែមិនបានទៅពំមកមាត់ក្អែកហ្នឹងយកទៅព្រោះចោលលើគោករួយទៅទៅទៅពំមកទៀតរហូតដល់ថាអើយហត់ណាស់វើយឡើងលៀនភ្នែកគ្នាហើយទឹកសមុទ្រនៅពេញដដែល កាយខ្លៅវាថាអញរយជាការណាអាហ្នឹងព្រះអង្គសំដែងរឿងក្អែកហ្នឹងចឹងណាវាតេតងដោយសារមានភិក្ខុទាំងឡាយបួសចាស់ចាស់ដល់លោកបួសទៅលោកមមិញមមាំងលោកដែរចាស់ចាស់ហើយមិនដឹងកិច្ចក្នុងសាសនាអីសពគ្រប់ទេលោកដឹងថាឲ្យតែបានបួសបានបន់ចឹងទៅហើយតេតងនឹងការឆាន់អីអីហ្នឹងណាមាន ញោមស្រីម្នាក់ឧបថាទំនុកបំរុងនឹងភិក្ខុចាស់មួយអង្គប៉ុន្តែញោមឧបថាយិកាហ្នឹងក៏ទំនុកបំរុងដល់ភិក្ខុចាស់ចាស់ដតីទៀតប្រមាណអង្គហ្នឹងលហើយអង្គចាស់ចាស់ច្រើនអង្គហ្នឹងលោកស្រឡាញ់គ្នាអញ្ចឹងទៅ អាស្រ័យនឹងបាសិកាម្នាក់ហ្នឹង ញោមឧបថាយិកាដែលជាភិយារបស់លោកតាណាមួយអង្គពីមុនបួសនឹងហើយលោកមកបួសមកអញ្ចឹងណាហើយដល់ពេលឧបថាយិកានឹងដែលធ្វើមហូបឆ្ងាញ់ត្រូវមាត់អាត្មាឆាន់ទៅវាត្រូវមាត់គឺបានន័យថាវាឆ្ងាញ់ចិត្តឆាន់បានទៅអីទៅបួសចាស់ហើយនឹងគឺថា រួតតែចង្ហាន់រួតតែមហូបឲ្យវាត្រូវមាត់ហ្នឹងឯងដល់ទៅពេលឧបថាយិកានឹងស្លាប់ទៅពីខោដែលធ្លាប់ជាស្វាមីមុនពោះនឹងយមយមស្ដាយណាអតីតភរិយានឹងហ្នឹងហើយអានឹង យើងគ្រាន់តែនិយាយថាតាមនឹងទៅថាអតីតវិជ្ជាអីហ្នឹងប៉ុន្តែគំនិតរបស់លោកនៅតែពន់ឯងអញ្ចឹងគ្រាន់ថាមកបួសហើយក៏ទុកគ្នាមកដប់អញ្ចឹងទៅហ្នឹងហើយហើយវាមិនមែនតែប៉ុណ្ណឹងលោកតាផ្សេងផ្សេងទៀតក៏ក៏យំតាមមួយអង្គហ្នឹងដែរទៅហើយបានជ្រាបដល់ព្រះរាមាពភាកហ្នឹងម៉ៃពុទ្ធកាបានព្រះអង្គសម្ដែងថាវិខទាំងអស់ហ្នឹងធ្លាប់កើតជាក្អែក ពីមុនមកហ្នឹងមានរឿងស្តៀមគ្នាអញ្ចឹងហើយឧបថាយិកាហ្នឹងគឺថាក៏ជាមេក្អែកចឹងដែរទៅរោបទៅទូទានចំណីអាហារបរិភោគនៅនេះមាត់សមុទ្រពួកពួកអ្នកក្រុងពរិញ្ញាស័យហ្នឹងគេធ្វើពិធីអីអីនាំគ្នាទាំងនគរទាំងនគរទៅរៀបចំហៅថាពលីកម្មដល់ស្ដេចនេះហ្នឹងហើយ ពលីកម្មក្នុងពុទ្ធសាសនាយើងមានដែរចឹងហៅទេវតាពលីប៉ុន្តែគឺបំពេញនៅទានហើយឧទ្ទិសទាននឹងទៅដល់ទេវតាជាដើមហ្នឹងនឹងទេវតាពលីគឺឧទ្ទិសឧទ្ទិសទានឧទ្ទិសបុណ្យហ្នឹងណាធម្មទានអីអីនេះដែលទេវតាដែលសកៈទេវរាជហ្នឹងមកសូម ពរពីព្រះអង្គនៅលើកពូលភ្នំគឺជាកោតគុណកោតនឹងនៅពេលដែលបានស្ដាប់ព្រះអង្គព្យាករបញ្ហាទៅធម្មទានឈ្នះអស់ទានទាំងពួងទៅ គឺសូមឲ្យវិខសំពេញធម្មទានឲ្យឧទ្ទិសដល់ទេវតាផងនឹងឲ្យបានព្រះអង្គទ្រង់ប្រជុំវិខសង្ឃនឹងឲ្យវិខសង្ឃនឹងបំពេញធម្មទានហើយនឹងឧទ្ទិសដល់សពសត្វ ហ្នឹងហើយកន្លែងហ្នឹងគឺហៅថាពលីហើយទេវតាពលីហើយនឹងការមានមេត្តាចិត្តចំពោះតបសត្វទាំងអស់ហ្នឹងដល់ទេវតាអីអីហ្នឹងសូមឲ្យបានសុខអីអីចឹងទៅតែដល់ទៅវាមានទៅតាមជំនឿផ្សេងផ្សេងទៀតណាពលីកម្មអីអីហ្នឹងរហូតដល់ទៅពួកចោរធ្វើពលីកម្មយ៉ាងម៉េច ចាប់បានអធិមុត្តសាមណេរហ្នឹងគឺត្រូវបហាជីវិត ដើម្បីធ្វើពលីកម្មឲ្យទេវតាមានទេវតាណា ទេវតានោះភ័យណាខ្លាញ់តែសម្លាប់ប្រសងហ្នឹងហើយសម្លាប់មនុស្សរឿយរឿយមកឆ្អេះឆ្អាបដោយឈាមរបស់មនុស្សហ្នឹងទេវតាគេមានមកទទួលអីចឹងចឹងប៉ុន្តែពួកចៅនឹងមេចៅនឹងយល់ខុសទៅខ្លួនឯងទៅ ណាគេថាធ្វើអញ្ចឹងដើម្បីឲ្យទេវតាជួយថែរក្សាគេថែរក្សារឿងអីថាទៅលួចទៅប្លន់គេឲ្យបានអញ្ចឹងវាយល់ខុសតែខ្លួនឯងអញ្ចឹងណានឹងឯងដូច្នេះពាក្យអត្តពលីកម្មនឹងវាមានច្រើនប៉ុន្តែវាមានយល់ខុសវាមានយល់ត្រូវក្នុងពុទ្ធសាសនាយើងក៏មានពាក្យថាទេវតាពលីនឹង ពលីមានច្រើនដូចញាតតពលីអញ្ចឹងគឺការសង្គ្រោះញាតនឹងឯងពាក្យតពលីហ្នឹងនឹងឯងរាជពលីគឺការទំនុកបំរុងជួយប្រទេសជាតិនឹងនឹងឯងដូចកិច្ចការងារដែលយើងបងពន្ធផ្ទះពន្ធអីស្អីហ្នឹងអាហ្នឹងចូលនៅក្នុងរាជពលីហ្នឹងឬក៏ញាតពលីអតិថិពលី ការដែលទទួលភ្ញៀវ និងព្រះរាជបុគ្គលនឹង គឺបានទទួល ស្ដាប់ទទួលចេះដឹងពីព្រះអង្គពីពលលី5យ៉ាង ហើយក៏ប្រតិបត្តិយ៉ាងល្អក្នុងព្រះសោតាបាននឹងអញ្ចឹងគឺខ្ញុំណាគ្រាន់តែលើកឡើងពីពពួកមនុស្សដែលទៅធ្វើណាពលីឲ្យដល់ស្ដេចនេះហ្នឹងហើយក៏យកចំណីអាហារ យកបាយទឹកអីហ្នឹងមានទាំងត្រីសាច់មានទាំងស្រាទៀតណាហើយសែនអីអីចឹងទៅវាមាននេអាណាមកបរិភោគមកអីបើវាធ្លាប់ធ្វើរាល់តែឆ្នាំអញ្ចឹងសូមសំណុកសុខសបាយសូមទឹកភ្លៀងអីធ្វើស្រែធ្វើចំការអីចឹងទៅហ្នឹងឯងពេលីរបស់មនុស្សហ្នឹងហើយដល់ទៅអ្នកដែលទៅទទួលអាពេលីហ្នឹងក្អែកហ្នឹងឯង ឲ្យសបាយគេទាំងហ្វូងទាំងហ្វូងទៅហើយដល់ទៅវាមានត្រីមានស្រាច់មានស្រាផឹកទៀតកែកផឹកស្រាដែរដល់ផឹកទៅវាស្រវឹងគេរំពេញទៅហ្នឹងណាសបាយហើយដីប្រពន្ធពីរនាក់នោះយើងនិយាយទៅដីប្រពន្ធអញ្ចឹងណាស្រួលស្ដាប់ញីឈ្មោលគេហ្នឹងណាគេប៉ុន្តែគេជាប្តីប្រពន្ធគ្នាគេហួងហែងគ្នាអញ្ចឹងដែរណាយើងនាំគ្នា ទៅងូតទឹកសមុទ្រលេងណាអូនណាបងណាអញ្ចឹងទៅនឹងឯងទៅលេងសមុទ្รงូតទឹកសវឹងហើយហ្នឹងហ្នឹងឯងមិនបានគិតគូរអីច្រើនទេនៅក្បែរក្បែរមាត់ទឹកហ្នឹងលលោកមួយមកទាញយកមេខែកហ្នឹងទៅអាណាលឹបបាត់ហ្មងទៅហើយពួកឯងអត់ដឹងថាបាត់ទៅណាទេណាតាមពិតត្រីមួយយកទៅបាត់ចូលក្នុងពោះត្រីបាត់ ណានឹងឯងស្លាប់បាត់ទៅហើយហើយក្អែកឈ្មោលជាប្តីហ្នឹងយំសោកស្ដាយស្រែកកេកកាហើយក្អែកតេមកហ្នឹងដឹងតំណឹងអញ្ចឹងក៏ជួយយំតាមហ្នឹងដែររួចទៅគិតរកបាយអស់ទេយើងនាំគ្នាបាយទឹកដើម្បីជួយនាងខែកក៏នាំគ្នាទៅបាយទឹកសមុទ្រនឹងឯងវាមានរឿងបាយទឹកសមុទ្រហ្នឹង ហ្នឹងហើយហើយក្នុងកាលហ្នឹងព្រះបរមពុរិស័ទព្រះអង្គជាទេវតារក្សាសមុទ្រហ្នឹងឃើញកកេកកាមកក្រោកពេកហ្នឹងក៏ដេញបង្អើចេញពីកន្លែងហ្នឹងអស់ទៅហ្នឹងណាហើយរឿងរ៉ាវហ្នឹងដែលព្រះអង្គទ្រង់សម្ដែងពីអតីតរបស់ភិក្ខុចាស់ចាស់ហ្នឹងមានរឿងរ៉ាវអញ្ចឹងហើយដល់មកកំណើតជាមនុស្សប៊ូហើយហ្នឹងចេះមានរឿងចឹងដែរណា បានថារឿងរ៉ាវក្នុងជីវិតវដ្តសង្សារហ្នឹងมันមានរឿងអីដែលឲ្យ ប្រកែកប្រកាន់ឆ្លោះប្រកែកចំពោះអ្នកណាអ្នកណាទេចឹងហ្នឹងហើយពុទ្ធបរិស័ទយើងត្រូវកំណត់ដឹងវិបាកកម្មរបស់ខ្លួនយើងរៀងរៀងព្រះអង្គរៀងរៀងខ្លួន ត្រូវជាក់ស្ដែងកន្លែងហ្នឹងចឹងមិនមែនគ្រាន់តែដូចយើងថាយើងជឿកម្មផលអីអញ្ចឹងតែប៉ុណ្្នឹងទេណា តកតងនឹងការចម្រើនបញ្ញាទៀតណាពួកយើងជឿកម្មផលវានៅក្នុងគំនិតមានខ្លួនយើង ជាអ្នកធ្វើកម្មខ្លួនយើងទទួលផលកម្មខ្លួនឯងអីអញ្ចឹងអានឹងក៏លមមសំរុំហើយយើងធ្វើបន់ធ្វើទានអីទៅបានណាតែការអប់រំបញ្ញានេះមិនមែននៅតែក្នុងគំនិតមានខ្លួនយើងធ្វើកម្មខ្លួនយើងទទួលផលកម្មអីចឹងទេ កម្មមានតែអ្នកធ្វើកម្មអត់ទេ វិបាកកម្មមានតែអ្នកទទួលវិបាកអត់ទេហើយអត់ទាំងសត្វបកុលខ្លួនយើងខ្លួនគេរឿងរ៉ាវដែលធ្លាប់តែយើង គិតថាមានអ្នករតីស្ដីថាអកោចមាំងអវៈតិមាំងអជិនិមាំងអាហាសិមេអីអីហ្នឹងណាហ្នឹងហើយដែលយើងតែងតែគិតថាគេជេរយើងគេស្ដីថាឲ្យយើងគេចោតប្រកាន់យើងគេ មូលបង្កាត់យើងប្រខូចយើងអានឹងអកោចមੰអវៈធិមੰគេបហាយើងនឹងអជានិមੰគេផ្ចាញ់ផ្ចាលយើងអាហាសិមេគេយករបស់យើងកាលណាបើមានគំនិតគំនុំគិតទៅអញ្ចឹងពីវរារបស់បុគ្គលនោះមិនស្ងប់រងាប់ឡើយនឹងពុទ្ធិកាសម្ដែងអញ្ចឹងប្ររពទៅលើទីខោនាមទេសៈជា ញាតរបស់ព្រះអង្គផងដែរដែលទៅបួសហើយហ្នឹងវានៅក្នុងគំនិត គិតប្រកែប្រកម្មដល់ភិក្ខុដតីគេស្ដីគេថាអីឲ្យហ្នឹងយមសិស្រៈទទួលព្រះអង្គណានឹងឯងតលតែគំនិតដែលគិតថាអ្នកដតីស្ដីថាឲ្យយើងអាគំនិតដែលខឹងក្រោតចងពៀទៅហ្នឹងវាអត់មានណាវាអត់មានអ្នកដតីណាណានោះ ខ្ចាំងយើងបហាយើងយករបស់យើងអីហ្នឹងវាអត់មានណាអ្នកដតីហ្នឹងក្រៅតែពីរូបជាអារម្មណ៍របស់ចក្ខុទ្វេរវិថីមានបកុលនៅឆ្ងាយនៅចិត្តអីបើវាត្រឹមតែរូបផ្លូវភ្នែកហ្នឹងមានមានអ្នកណាតាមដែលយើងគិតថាអ្នកហ្នឹងនៅជើងមេឃអីនោះអញ្ចឹងទៅចោលថាវាឆ្ងាយណាស់ត្រើយមកខាងនៃមហាសមុទ្រអីចឹងទៅ អានឹងតាមតែគិតប៉ុន្តែក្នុងរូបារម្មណ៍គឺវាអត់មានវាអត់មានអ្នកណានឹងដែលយើងគិតថាជាអ្នកស្ដីថាជាអ្នកចោតប្រកាន់មូលប្រកាច់ឬក៏ពោលពាក្យពិឈឺចិត្តអីហ្នឹងឬក៏ធ្វើនៅអំពើអ្វីផ្សេងផ្សេងហ្នឹងវាអត់មាន ក្នុងរូបក្នុងសម្លេង ក្នុងក្លិនក្នុងរសក្នុងផលតពៈ វាអត់មានណាវាអត់មានអ្នកណាធ្វើអីយើងតែវិបាកកម្មកើតឡើងហើយវិបាកកម្មហ្នឹងវាមិនមែនដូចយើងគិតថាយើងទទួលវិបាកកម្មរបស់យើង អាហ្នឹងគឺអាចនិយាយជាវោហាបានវោហាហ្នឹងគឺបញ្ជាក់ទៅលើតំណនៃសង្ខារធัวសតក្នុងសង្សារវត្តហ្នឹងដែលសន្មត់ថាយើង ម្នាក់ម្នាក់រៀងរៀងខ្លួនគឺអាចនិយាយជាវោហាអញ្ចឹង ណាតែដល់ទៅបរមត្ថសុទ្ធគឺវាអត់មាន យើងអ្នកធ្វើកម្មយើងជាអ្នកទទួលផលកម្មទេប៉ុន្តែនឹងវាជាវិបាករបស់កម្មកើតឡើងព្រោះកម្មជាបច្ច័យប៉ុណ្ណាដែលបញ្ញានឹងឯងបានកំណត់ទៅលើបរមត្ថធัวនឹងឯងបានឃើញបដិច្ចសមុបាទធัวបានឃើញលោកពីសមុទ្ទយៈការកើតឡើង នៃសង្ខារលោកនឹងបានវាត្រូវ រួចខ្លួននឹងឯងវាអត់មាន ខ្លួនយើងមកជាអ្នកមានភារៈធ្វើអីទទួលអីនៅក្នុងសង្ខារធัวនឹងដោយថាយើងនឹងបានកើតមកយើងនឹងមានកិលេសយើងត្រូវទទួលភារៈដើម្បីលះកិលេសចាប់ផ្ដើមឡើងគឺយល់ខុសហើយស្រេចក្នុងគំនិតថាមាន ខ្លួនយើងនឹង អញ្ចឹងគឺថាយើងត្រូវទទួលភារៈជាអ្នកបប្រតិបត្តិធម៌ដើម្បីយើងលះកិលេសទទួលភារៈជាអ្នកបប្រតិបត្តិធម៌ដើម្បីឲ្យបានមគ្គផលដើម្បីឲ្យបាននិព្វានតាមដែលស្ដាប់មកហ្នឹងយល់100%អញ្ចឹងណានៅ ក្នុងគំនិតខ្លួនយើងហ្នឹងហើយអត់មានបានដឹងថាមានការយល់ខុសហើយស្រេចអីហ្នឹងទេ គឺគ្រប់ត្រួតថាល្អថាត្រូវព្រោះចេះមានគំនិតបដិបត្តិធัวដើម្បីលះកិលេសធ្វើឲ្យយល់ថាមានតែត្រូវតែប៉ុណ្ណឹងទេក៏ប៉ុន្តែគំនិតដែលគិតបរិបត្តិដើម្បីលះកិលេសហ្នឹង វាអាចកើតឡើងបានប៉ុន្តែ ការលះកិលេសហ្នឹងយ៉ាងម៉េចវាត្រូវសិក្សាឲ្យយល់ដឹងទៅទៀតបើនៅតែក្នុង ការផ្ដើមមានខ្លួនយើង ជាអ្នកមានកិលេសទេគឺអត់មានស្ដិតថាណាណាវាតល់តែថាយើងដឹងថា មានកិលេសអីអីចឹងធម្មតាហើយតែត្រូវមកស្ដាប់ពធัวសិក្សារៀនពីព្រះអង្គនឹងឲ្យតល់ទៅយល់ដោយសម័យសពថ្ងៃនេះត្រូវស្ដាប់ច្រើនរៀនច្រើនណាព្រោះវាត្រយល់ណាវានៅតែក្នុងគំនិតមានខ្លួនយើងជាអ្នកបប្រតិបត្តិអញ្ចឹង វាត្រូវមានគំនិតឲ្យខ្លួនយើងបាននិព្វានវានៅក្នុងគំនិតឲ្យខ្លួនយើងបានលក្ខផលវាត្រូវនៅ ក្នុងគំនិត មានយើងដើម្បីឲ្យរួចពីលោកនេះព្រោះឥឡូវយើងនៅក្នុងលោកវាចាប់ ដើមមានគំនិតគិតពីខ្លួនឯងហើយស្រេចអានឹងត្រូវរំលាយគំនិតនឹងបានតលតែមានសតតដ្ឋានហើយមានតតដ្ឋានគឺមិនអាណាចិត្តមកបកគលឲ្យណាស្ដាប់ហើយសិក្សាសង្កេតពិនិត្យឲ្យឃើញ កំពុងឃើញកំពុងឮគឺថាធัวខណៈនេះមិនមែនជាយើងហើយស្រេចគឺផ្ដើមតតបឋានហ្នឹងដើម្បីដកអត្តានុតិដ្ឋិក្នុងគំនិតថាមានយើងដើម្បីទទួលភារៈជាអ្នកបរិបត្តិធัวដើម្បីកម្ចាត់បងកិលេសនោះអាហ្នឹងទោះជានៅក្នុងវោហា ជាអ្នកចម្រើនតបឋានមែនប៉ុន្តែវាអត់មានទិដ្ឋិក្នុងគំនិត ខ្លួនយើងហ្នឹងដែលថាជាទិដ្ឋិដល់លាមកនោះប្រឡាក់ ណាចិត្តសន្តានហ្នឹងវាវាអត់មានទិដ្ឋិហ្នឹងជាសាសតៈទិដ្ឋិក្តី ជាឧឆេតទិដ្ឋិក្តី ដែលវាជាសក្កាយទិដ្ឋិ20ហ្នឹងឬយើងហៅថាអត្តានុទិដ្ឋិឬក៏សញ្ញា ជាមួយគ្នានឹងទិដ្ឋិហ្នឹងហៅថាអត្តសញ្ញាហ្នឹងវាត្រូវរំលាយនៅអាការយល់ខុសហ្នឹង ឲ្យឃើញធัวទោះជាកុសលទោះជាអកុសលទោះជាអព្យាក្រឹតក៏ដោយគឺជាធัวដែលមិនមែនជាយើងហើយស្រេចរក្សា នៅពុទ្ធិកាដែលព្រះអង្គសម្ដែងសัพពេធម្មាអនត្តាធัวទាំងឡាយទាំងពួងជាអនត្តានឹងឯងកុំកុំភ្លេចពុទ្ធិកានឹងហើយកុំចោលទុកផ្ទៀងផ្ទាត់ បើសពេធម្មាអនត្តាជាគំនិត ដែលគិតថាមានខ្លួនយើងឥឡូវហ្នឹងត្រឹមត្រូវហើយនៅចាប់ដើមឡើងគឺសម្គាល់ថាមានយើងកើតមកយើងដល់បរតនត្រ័យយើងស្ដាប់ធัวយើងរៀនធัวហើយវានៅក្នុងគំនិតយើងបប្រតិបត្តិធัวគិតដើម្បីឲ្យខ្លួនយើងចេញពីលោក នេះអាត្រង់ដែលលោក នេះជាបរមត្តធัวសតអត់មានខ្លួនយើងហ្នឹង តល់តែសតបឋានបានដឹងហើយដល់ទៅអត់អត់ផ្ដើមទៅការយល់គឺអត់មានសតបឋានដល់អញ្ចឹងវានៅក្នុងគំនិត ខ្លួនយើងនឹងហើយបើតាមតែពោលបើតាមតែគិតនឹងគឺរហោគិតដើម្បីចិនពីលោកនេះគិតដើម្បីបានមគ្គផលគិតដើម្បីបាននិព្វានហ្នឹងនៅពីព្រោះជីវោហាវាមានអីប៉ុន្តែវាជាប់ដោយទឹកថេខ្លួនឯងដែលយល់ឃើញថាមានខ្លួនយើងគឺវាជាការយល់ខុសពីការពិតហ្នឹង ដែលដែលមានសេចក្តីសម្គាល់ថាយើងហ្នឹងពីព្រោះដោយបរមត្តធัวដែលជារូបធัวជានាមធัวដែលកើតដែលមានដោយបច្ច័យហ្នឹងវាមានស្អីជាយើងអ្នកកើតមកអានឹងគឺថាត្រូវខិតនៅក្នុងការស្ដាប់សិក្សាសង្កេតពិនិត្យខណៈនេះឯងឲ្យឃើញជាតួធัวហើយតួធัวហ្នឹងជំនួសខ្លួនយើងនឹងតែម្ដងចឹងបានវារលត់រលាយនៅអត្តានុទិដ្ឋិហ្នឹង អំណិតដែលគិតថាយើងហ្នឹងក៏រលាយទៅរលត់ទៅការសង្ស័យក្នុងបរិបត្តិធម៌ហ្នឹងក៏បាត់ទៅព្រោះអ្នកបរិបត្តិគ្រាន់តែជាវោហាទេប៉ុន្តែតាមពិតបរិបត្តិធម៌ព្រឹត្តទៅដើម្បីអរិយមេអង្គ8ហ្នឹងគឺដោយសារសតិកើតឡើងទេតាដោយសារបញ្ញាកើតឡើងទេតាបើអត់សតិបញ្ញាកើតទេ មានវោហាថាអ្នកចម្រើនតែប្រធាននឹងមកពីណា បើដូចជាអត់មានចក្ខុវិញ្ញាណទេ មានវោហាថាអាត្មាឃើញនឹងមកពីណាអានឹងវោហាទេអាត្មាឃើញនឹងណាប៉ុន្តែដោយបរមត្ថចក្ខុវិញ្ញាណកើតឡើងហើយបើមានសតិរលឹកដឹងបានបញ្ញាកំណត់ដឹងបានចក្ខុវិញ្ញាណមានគុណម្ចាស់មាននៅក្នុងលោកនេះណាអញ្ចឹងគឺថាចក្ខុវិញ្ញាណវាមានជាធម្មតាយើងមានទៅរារាំងមានទៅហាមឃាត់អីណាធัวពិត ជាបរមត្តមាន ជាធម្មតាទេតើធัวទាំងអស់ហ្នឹងសូម្បីតែអកុសលប៉ុណ្ណាប៉ុណ្ណាកណាទៀតបន្តតែអត់មួយទៀត 1114ចំណែកងាកនឹងចេញទៅណាតាមមាត់ទន្លេផ្សារត្រង់ទឹកខ្មៅហ្នឹងណាទៅតិចទៅមានតុងមានឯងចាស់បនកដោតហើយថ្ងៃស្អែកទៅវត្តតលុះម៉ោង9កន្លះនៅចិត្តកចេះខ្លះ3 4គីឡូពីឆ្លងទៅហ្នឹងហើយថ្ងៃអង្គារក្រាំងដីមាសហើយ នៅខាងពងឆ្នាំងថ្ងៃពុទ្ធយើងរៀនព្រឹកនៅគាត់ស្ពឺមាសហ្នឹងហើយធម្មតាអញ្ចឹងបន្តទៅទីទាំងហ្នឹងកម្មវិធីនៅរស់ឯណាហ្នឹងហើយរក្សាសិទ្ធកែប្រែ កម្មវិធីកាលណាបើងាប់ណាកាលណាបើស្លាប់ហ្នឹងហើយហ្នឹងហើយយើងចិត្តតែគិតថ្ងៃស្អែកធ្វើនេះ ខែក្រោយឆ្នាំក្រោយអីចេះតែគិតរហូតអញ្ចឹងរួចទៅដល់ខែដល់ឆ្នាំធ្វើមែនអញ្ចឹងទៅប៉ុន្តែពេលណាមួយគឺណាត្រូវកែប្រែកម្មវិធីហ្នឹងហើយហ្នឹងឯងគឺវាត្រូវដាក់កម្មវិធីថ្មីទៅបរលោកណាហ្នឹងហើយអេខ្ញុំមកវល់អត់បានទេតែញាតិញោមទម្លាប់មាត់និយាយថាវល់អត់បានកម្មសិលអាហ្នឹង ណាអៀនអៀនមាត់ផងណាហ្នឹងហើយអៀនអៀនមាត់ផងកុំចិត្តតែអាងរវល់ហ្នឹងណាហ្នឹងព្រះអរហន្តលោករំលឹកហើយបើចិត្តតែអាងរវល់យកដល់ពេលសេចក្តីស្លាប់មកអាងដែរទៅហើយរវល់ក៏តន់មកទៅវិញហ្នឹងហើយបើអាងចឹងបានអាហ្នឹងមានអីហ្នឹងណា ហើយឥឡូវយើងសិក្សាសេចក្តីនៃពធัวហ្នឹងបន្តទៀតនៅក្នុងរឿងក្អែកបាចទឹកសមុទ្រហ្នឹងណាណាខ្ញុំកណាចង់លើកពីររឿងហ្នឹងឯងយ៉ាងការដែលមនុស្សយើងនឹងតែងមានការលោះឡៃ អ្វីអ្វីដែលវាធ្លាក់ចូលទៅក្នុងអតីតកាលហ្នឹង ណាហ្នឹងគឺថាវាជាសង្សារៈសាគោទាំងព្រះអង្គសម្ដែងសមុទ្រខណ្ឌធាតអាយតនៈហ្នឹងគឺសាគោមាន4ណាជាលក្ខសាគោសមុទ្រទឹកហ្នឹងឯងណាអត្លង់តិចប៉ាស៊ីហ្វិកអីយើងដឹងហើយស្គាល់ហើយហ្នឹងឯងសមុទ្រពងសោមណា ខេត្តសីហនុហ្នឹងហ្នឹងយើងដឹងហើយហ្នឹងហៅជាលក្ខសាគោជាលក្ខជាលក្ខដែលទៅទឹក ទី2សង្សារៈសាគោហ្នឹងសង្សារៈក្នុងទីនេះគឺគំនោនៃខណ្ឌធាតអាយតនៈហ្នឹងហើយដែលរាប់ជាតិជាអណែកហ្នឹងនៃសត្វលោកណាម្នាក់ម្នាក់ហ្នឹងគឺឈ្មោះថាជាសាគោហ្នឹងដោយគំនោនៃខណ្ឌធាតអាយតនៈហ្នឹង មកជាតិយើងនេះវាជាតំណក់តូចមួយ នៃសង្សារៈសាគរហ្នឹងណាហើយទី3និយសាគរសមុទ្រនៃសមុទ្រនៃហ្នឹងគឺសំដៅយកនៃសមន្តបឋានណាហេតបបច្ចយោអារម្មណ៍អណបច្ចយោចាប់ពី3ដកលេខ94 ទៅដល់110ហ្នឹងនឹងឯងដែលព្រះអង្គសម្ដែងហ្នឹងហើយក្នុងដីដកហ្នឹងដល់ចុងក្រោយទៅសង្ខេបសង្ខេបតាមដូចតែព្រះអង្គសម្ដែងហើយហ្នឹងក៏ប៉ុន្តែការដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហ្នឹងសរុបទៅគឺថា3ខែមនុស្សណា3ខែមនុស្ស នៅអតិធម្មព្រះអតិធម្ម7កម្ពីហ្នឹងចឹងណាហើយពុទ្ធិកាហ្នឹងមិនមែនមួយមួយអីទេគឺតែតម្ដែងទៅលឿនរហ័សច្បាស់ទេវតាហ្នឹងក៏ឆ្លាតឆ្លៀសក្នុងការស្ដាប់ក្នុងការសិក្សាហ្នឹងហើយអញ្ចឹងគឺចូលដល់7ទី7ហ្នឹងគឺជ្រៅទៅដោយន័យ គឺថាហៅថាសមន្តបឋានចឹងគឺថាព្រះអង្គសំដែងទៅសំដែង ទៅគឺថាដោយបច្ច័យវិលជុំវិញក្នុងហេតុបច្ចយោអារម្មណបច្ចយោហ្នឹងតេតងមកអភិធម្មសង្កនីតិកមេតិកានេះកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាហ្នឹងកុសលជាបច្ច័យនៃកុសលដោយក ហេតុបច្ច័យកុសលជាបច្ច័យនៃអភិក្រិតដោយហេតុបច្ច័យកុសលជាបច្ច័យនៃកុសលផងអភិក្រិតផង ដោយហេតុបច្ច័យណាតំណាក់តំណងទៅអញ្ចឹងណាហ្នឹងហើយមានជំរឿទៅណាស់ពិខុមួយអង្គលោកមុនតាមទំពើលោក ពិចារណាឃើញសមុទ្រមានត្រើយណាខាងនេះខាងនោះមានជំរឿ ទៅទល់នឹងបាតដីអីចឹងទៅតែចំពោះជំរឿនៃសមន្តប្រធាននេះគឺអត់មានទីបំផុតហើយលោកលោកឃើញចឹងតាម បញ្ញាដែលលោកយល់អំពីបរមត្ថធម៌អាស្រ័យបច្ច័យហ្នឹងហើយសម្រាប់ព្រះអរហន្តនៅលើសំពៅនឹងឯងចឹងណាដោយពិចារណាក្នុងនិយសាគរហ្នឹងណា ប៉ុន្តែសាគរទាំង3ហ្នឹងមិនក្រៃលែងដូចជាសាគរទី4នេះញាណសាគរគឺសំដៅយកពុទ្ធញាណញាណរបស់ព្រះសម្មាសម្ពុទ្ធសពញ្ញុតញាណអនាវរណញាណហ្នឹងហើយតែឥឡូវយើងរនសិក្សានៅក្នុងសង្សារៈសាគរអញ្ចឹងសមុទ្រខំធាតអាយតនៈហ្នឹងអ្វីអ្វី វាត្រូវចូលទៅក្នុងសង្សារៈសាគរនឹងដោយរលួដែលជាអតីតាធម្មានឹងឯងមានអីកន្លងរួចពីអតីតាធម្មាទេណាគឺមានការកើតឡើងហើយព្រោះអាស្រ័យបច្ច័យគឺត្រូវតែមានការរលត់ទៅនឹងឯងទៅរលត់ទៅកន្លងទៅនឹងអតីតៈហ្នឹងណាគឺជា បរមត្តធัวចឹងចំពោះអ្វីអ្វីដែល រលត់ទៅនឹងកន្លងទៅនឹងអានឹងដូចជារលក់ដែលទាញយកមេក្អែកទៅចឹងហើយត្រូវត្រីនឹងឯងណាលេបចូលទៅក្នុងពោះបាត់ទៅនឹងហើយនាំគ្នាទៅរួយណាហ្នឹងហើយហើយសត្វលោកយើងហ្នឹងវាចេះតែយំសោកកលោះអាល័យរោគរបស់ដែលអត់ហ្នឹង របស់ដែលបាត់ទៅរបស់ដែលអស់ទៅសូន្យទៅនឹងហ្នឹងហើយនឹងការដែលយើងត្រូវកំណត់ដឹងទៅលើអតីតាធម្មាហ្នឹងគឺជាធម្មតា របស់សង្ខារធัวដែលកន្លងទៅនឹងក្រៅទៅពី បរមត្តធัวដែលកើតឡើងហើយរលត់ទៅគឺគ្មានស្អីដែលកន្លង ទៅទៀតទេ បញ្ញត្តិអត់មានអតីតៈទេ ចឹងយើងទុកឲ្យថាអតីតទាំងអស់ហ្នឹងគឺវាត្រូវតែកន្លងទៅអញ្ចឹងវាត្រូវតែរលត់ទៅអញ្ចឹងនឹងឯងទៅមិនអាល័យអតីតនឹងឯងមកភ្លឺស្វាងជាមួយនឹងបច្ចុប្បន្នាធម្មាដោយជាព្រះអង្គសម្ដែងថាបច្ចុប្បន្នញ្ញចយោធម្មំតដ្ឋតដ្ឋវិបស្សតិ អសង្ហេរੰអសង្កបੰតាំងវិទ្ធាមនុព្រੂហយេដើម្បីឃើញច្បាស់នៅធัวជាបច្ចុប្បន្ននឹងឯងដោយមិនអសេមសាមអសេមសាមហ្នឹងគឺដោយសកាយតិថៈហ្នឹងហើយចម្រើននៅវិបស្សនាហ្នឹងរឿយរឿយបើសម្រាប់ដល់លោកកតរៈ ផលហ្នឹងក៏នៅក្នុងផលសមាបត្តិហ្នឹងដែលមាន ព្រះនិព្វានជាអារម្មណ៍ហ្នឹងក៏រឿយរឿយគឺថាហត់នឿយមកសង្សារវត្តមកហើយហើយសោតាបត្តផលសកតិគេមិផលអនាគេមិផលអរហត្តផលនេះគឺជាការឈប់សម្រាកហ្នឹងហើយដែលសមាបត្តិនឹង មាន ព្រះនិព្វានជាអារម្មណ៍តែយ៉ាង នឹងគឺសំរុំហើយព្រោះការហត់នឿយរបស់សត្វលោកនឹងយូរអង្វែងឥឡូវបានជួបនៅទីពឹងបានកោះបានត្រើយនឹងចឹងគឺថាលមុំសម្រាណាសំគួរតាមនឹងហ្នឹងហើយហ្នឹងគឺការដែលមកជាច្បាស់ចំពោះធัวជាបច្ចុប្បន្ននឹងឯង ដោយតែព្រះអង្គទ្រង់សម្ដែងប្រោសសន្តតិមហាមាត្រអញ្ចឹងមាឆេជេណូកហេសសិបើអ្នកមិនចាប់ប្រកម្មខណ្ឌជាបច្ចុប្បន្ននឹងអញ្ចឹងគឺថាវាអត់មានសោកសៅអឡោះឡៃទៅក្នុងអតីតកាលទេ អត់មានដាក់គុកខ្លួនឯងក្នុងអតីតកាលស្អីស្អីទៅទេ ព្រោះអ្វីដែលជាអតីតាធម្មាគឺ ជាសង្ខារធោសុទ្ធបើមិនមែនជាសង្ខារធัวវាអត់មានអតីតាធម្មាទេអតីតាធម្មាវាមានតែចិត្តជារិស័ករូបតែប៉ុណ្ណឹងអញ្ចឹងគឺត្រូវតែច្បាស់លាស់ចំពោះអតីតៈនឹងត្រូវតែ សុខចិត្តត្រូវតែព្រមឲ្យអតីតនឹងវាជាអតីតអញ្ចឹងបើវាមិនកន្លង ទៅទេក៏វាអត់មាននៅជាយើងដដែលជាក់ស្ដែងបច្ចុប្បន្នាធម្មានេះពួកធัวជាបច្ចុប្បន្ននេះជានាមជារូបមានជាយើងឯណា ដូច្នេះអតីតាធម្មានឹងបើវាមិនកន្លងទៅទេក៏វាមិនមែនជាយើងមិនមែនរបស់យើងដដែលអញ្ចឹងវាមានត្រូវហួងហែងកុំឲ្យវាកន្លងទៅអី ហើយនឹងទៅស្វែងរករបស់ដែលកន្លងទៅយំដោយក្អែកអីណាឯកងងហ្នឹងហើយយើងគិតទៅបាចសមុទ្រអារឿងបាចសមុទ្រនេះខ្ញុំចង់ខ្ញុំណាចង់និយាយមករឿងទៀតហ្នឹងហើយសមុទ្រដែលជាឈ្មោះនៃកិលេសហ្នឹងហើយលងអោខៈធំតណ្ហាហ្នឹង ហើយយើងស្ដាប់រឿងទៅតែក្អែកល្ងងបាចទឹកសមុទ្រវាបាចរីងក៏ប៉ុន្តែសត្វលោកយើងនេះណាត្រាច់តែគុណចាស់ញាតិញោមពិនិត្យមើលតើវាប្រព្រឹត្តក្នុងរឿងបាចទឹកសមុទ្រនឹងដែរឬទេ ក្នុងកាលដែលប្រព្រឹត្តទៅដោយអំណាចតណ្ហាជាមួយនឹងសម្បត្តិក្នុងโลกហ្នឹងណា គឺដោយសេចក្តីប្រាថ្នាហើយប្រាថ្នានឹងប្រាថ្នាដើម្បីឲ្យបាន ប្រាថ្នាដើម្បីឲ្យវាវាគ្រប់គ្រាន់អានឹងការប្រាថ្នារបស់សត្វលោកយើងហ្នឹងអញ្ចឹងប្រាថ្នាដើម្បីឲ្យបាន ប្រាថ្នាដើម្បីឲ្យគ្រប់គ្រាន់រួចទៅមនុស្សយើងវាចេះតែមួយមុខវាចេះតែត្រង់ថាយើងបានរបស់ដែលប្រាថ្នាហ្នឹងណារੋទទួលទានទៅមុខជំនួញជួញដូរតូចធំអីហ្នឹងយ៉ាងណា ត្រឹមត្រូវឬមិនត្រឹមត្រូវអីហ្នឹងយ៉ាងម៉េចវាចិត្តតែគិតថាយើងរស់បានវាចិត្តតែគិតពីរឿងបានហ្នឹងអាត្រង់ដែលលក្ខណៈរបស់តណ្ហាដែលបានដូចជាអត់ទៅអានឹងអត់ចេះដឹងទេបានដូចអត់យ៉ាងម៉េចពីព្រោះវានៅត្រង់ដែលវាអត់គ្រប់អានឹងយើងធ្លាប់ស្ដាប់មកគ្រប់គ្នាហើយតាហ្នឹងហើយ ព្រោះតួតណ្ហានោះវាអត់គ្រប់វាអត់ស្កប់ស្កល់អញ្ចឹងតើយើងគិតថាបានអីយើងយើងគិតទៅលើតែពីរបស់ពីវត្ថុដែលបានហ្នឹងហ្នឹងហើយហើយចូលបើលក្ខណៈរបស់តណ្ហានឹងឯងវាជាការស្រេកឃ្លានវាជាការខ្វះខាតវាជាសេចក្តីត្រូវការ រត់ទៅស៊ីរត់ទៅឃ្លានរត់ទៅបានរត់ទៅមិនគ្រប់ដូចភ្លើងមិនឆ្អែតដោយអស់សមុទ្រមិនឆ្អែតនឹងទឹកដែលហូរចូលហ្នឹងហើយហើយអញ្ចឹងប្រដីយើងប្រាថ្នាដើម្បីឲ្យបានដើម្បីឲ្យគ្រប់ដែលដែលគ្រប់វាតលយ៉ាងម៉េចវាតលតែឈប់ប្រាថ្នា វាតល់អស់សេចក្តីប្រាថ្នាបានវាគ្រប់មិនអញ្ចឹងណាខ្ញុំទទួលកន្លែងនឹងបានអាហ្នឹងគឺស្ដាប់ស្ដាប់តទៅទៀតបានណាគឺថាវាតល់តែអស់សេចក្តីប្រាថ្នាអាហ្នឹងបានឈ្មោះថាគ្រប់ហ่ะបើយើងនៅតែប្រាថ្នា នៅតែត្រូវការ អាហ្នឹងឈ្មោះថានៅតែក្រ នៅតែខ្វះខាតនៅតែរហេមរហាមនៅតែត្រដាបទៅដួសនៅតែមិនគ្រប់មិនក្រគឺខ្វះខាតរឹតតែច្រើនឡើងទៅទៀតខ្វះខាតនឹងរឹតតែច្រើនទៅទៀតជាមួយនឹងរបស់ក្នុងโลกហ្នឹងគឺថាមានសេចក្តីត្រូវការនឹង ច្រើនទៅមែនតែនទៅទៀតហ្នឹងហើយអញ្ចឹងគឺបានន័យថាម៉េចបានន័យថាវាមិនមិនមានការគ្រប់គ្រាន់ទេ គឺនៅតែខ្វះខាតអញ្ចឹងហើយប៉ុន្តែអាសេចក្តីប្រាថ្នារបស់សត្វលោកយើងនឹងប្រាថ្នាដើម្បីឲ្យបានទេតើប៉ុន្តែដល់ទៅបានវាដូចអត់ម៉ោងពីអីម៉ោងពីវាវាអត់វាអត់ស្កប់គាត់វា វារឹងរឹតតែត្រូវការទៅទៀតហ្នឹងហើយវាអត់ឆ្អែតដោយព្រះអង្គសម្ដែងអថិកੰកលោបមាកាមាកាមទាំងឡាយឧបមាដូចជារាងឆ្អឹងដែលសំណក់អង្គៀមទៅនឹងវាអត់មានសាច់អីចូលពោះអីទៅទេបានអង្គៀមក្រើតក្រើតទៅចេញទឹកមាត់បែកពពុះមាត់ទៅលេបទៅទឹកមាត់ខ្លួនឯងហ្នឹងអាការដែល ខ្សែផ្សោយរបស់ក្នុងលោកនឹងគឺតួវេទនាដែលដែលកើតឡើងព្រោះផាសៈជាបច្ច័យនឹងណាសបាស្រួលាឆ្ងាញ់ណាលេបទាំងមាត់ខ្លួនឯងនឹងគឺវេទនាដែលកើតឡើងក៏ប៉ុណ្្នឹងទេចឹងគុណចាស់មើលតើបានស្អីអារម្មណ៍មានការប្រកាសឡើងហើយរលត់ខ្លួនឯងទៅអារម្មណ៍ហ្នឹងវាមានអេតាំងមៈមៈនោះរបស់អញ គឺតណ្ហាដែលកើតឡើងហ្នឹងអេតាំងមគ្គមគ្គនោះក៏អញប៉ុន្តែអារម្មណ៍របស់វិថីចិត្តរលត់ទៅខ្លួនឯងធម្មតាសម្ញ្ញលក្ខណៈណាសង្ខារធម៌មានអ្នកណាយល់អីបានអេតាំងមគ្គមគ្គតែខ្លួនឯងអញ្ចឹងទៅហើយត្រេកអររីករាយអីហ្នឹងគឺថាសោកសៅមនោះហ្នឹងអានឹងដូចទឹកមាត់សំណក់អញ្ចឹងណាដែលគៀមឆ្អឹងទៅរួចទៅលេទឹកមាត់ខ្លួនឯងទៅ អត់មានបានអីទាំងអស់មានបានអីគុណចាស់ឃើញរូបហើយមានបានរូបណាឮសំឡេងហើយមានបានសំឡេងណាក៏ប៉ុន្តែវាមានអាការហួងខែងកើតឡើងនេះដោយអត់មានសតិប្បដ្ឋានរលឹកទៅដល់រូបសំឡេងក្លិនរសផាថពៈនៅពេលដែល មានបំណងប្រាថ្នាចង់ចាប់ចង់ប៉ះចង់កម្មចង់ស្ទាបចង់អែលអីអីហ្នឹងគឺគំនិតគិតថាចាប់ប៉ះកម្មអែលបុគ្គលនេះបុគ្គលនោះរបស់នេះរបស់នោះ អាគំនិត ដែលប្រកបទៅដោយតណ្ហាឧបាទាននឹងកើតនៅក្នុងគំនិតដែលអត់មានសតិប្បដ្ឋានរលឹកត្រង់ថោតថពៈដែលប្រកបត្រង់កាយ ចង់ចាប់ចង់ប៉ះចង់កម្មហ្នឹងគឺទៅលើផោថាពៈហ្នឹងតែត្រង់ផោថាពៈប្រកបត្រង់កាយគាត់ថាវាអត់រលឹកដល់អត់រលឹកវាអត់ជាក់ស្ដែងថាអ្វីដែលប្រកបត្រង់កាយហ្នឹងវាគិតខុសពីខ្លួនឯងដោយមโนទ្វេរវិធ័យចិត្តគំនិតដែលគិតទៅថាជារបស់ទៀងជាវត្ថុឬក៏ជាមនុស្ស ប្រុសស្រីអីចឹងទៅក្នុងគំនិតដែលគិតថាត្រង់បរមត្តពិតប្រកបដែលមានត្រង់កាយជាស្ដែងដោយរូបអីប្រកបតាមផ្លូវភ្នែកនឹងប៉ុន្តែអត់បានដឹងរូបនឹងឯងទៅទៅជាអ្នកនេះអ្នកនោះអស់បាត់ហើយហ្នឹងហើយអាហ្នឹងគឺ ការដែលប្រកាន់ហួងហែងដោយអំណាចតណ្ហាតែខ្លួនឯងបោះអញបោះអញចឹងទៅអ្វីអ្វីមានការកើតហើយនឹងរលត់ទៅជានិយមធัวគ្រប់ធัวទាំងអស់ណាមានតែរលត់ទៅនឹងឯងចឹងណាហើយមើលគុណចាំមើលតើណាបានអីអារម្មណ៍របស់វិថីចិត្តតើវិថីចិត្តមានកម្មយកអារម្មណ៍នឹងបានដែរទេ ហើយវិថីចិត្តហ្នឹងវាមានត្រូវការអារម្មណ៍ហ្នឹង ទេបើខ្លួនឯងក៏រលត់ទៅវិញអញ្ចឹងអាហ្នឹងសភាពនៃធัวដែលប្រកបវិជាដែលជាទីតាំងនៃ សតិរលឹកដែលជាការសិក្សាធัวដែលព្រះអង្គដាក់ឲ្យសិក្សាហើយការសិក្សានេះជាបប្រតិបត្តិធัวគឺឈ្មោះថាសតិដ្ឋានបប្រតិបត្តិហ្នឹងហើយឥឡូវគុណចាស់មើលមាន អ្នកណាបានអីដល់អញ្ចឹងវានៅតែក្នុងដែលថាការមិនគ្រប់មិនគ្រាន់ហ្នឹងអញ្ចឹងកាលណាបើវាអត់គ្រប់គ្រាន់អញ្ចឹងអាការខ្វះខាតនឹងអាសេចក្តីត្រូវការប្រាថ្នានឹងវាធំធេងវាល្អលហេវដែលប្រៀបដូចជាអន្លងសាគោ ដែលធ្វើឲ្យសត្វលោកលិចលង់នៅ ក្នុងសមុទ្រទឹកប្រៃហ្នឹងសមុទ្រទឹកប្រៃយើងស្គាល់ហើយសមុទ្រហ្នឹងដូចក្អែកយូរយូរទៅវាថាអូដូចស្ងួតកមកវាដោយអំបិលហ្នឹងហើយបៀមទឹកបៀមទឹកសមុទ្រហ្នឹងមែនមែនប៉ុន្តែដល់អាជាតិប្រៃហ្នឹងយូរយូរទៅវាផាសកហ្នឹងហើយ អានឹងយើងដឹងហើយទឹកសមុទ្រហ្នឹងប៉ុន្តែ សមុទ្រក្នុងអរិយវិន័យណាក្នុងសមុទ្រសោតសង្ឃយុត្តនិកាយសាលាយតនវៈ3ដកលេខ35គុណចាស់មើលព្រះអង្គសម្ដែងពីសមុទ្រនឹងស្អីណាភ្នែកជាជាច្មោះអណ្ដាតកាយចិត្តរូបសម្លេងក្លិនរសកតពៈធម្មអារម្មណ៍សត្វលោកយើងលងនៅក្នុងសមុទ្រហ្នឹងមានហែលរួចឯណាហ្នឹង សមុទ្រក្នុងអរិយវិន័យដែលព្រះអង្គសម្ដែងហ្នឹងនៅលិចនៅលងតែក្នុងលោក6ហ្នឹងឯងចឹងប៉ុណ្ណាចឹងដោយអំណាចនៃតណ្ហាហ្នឹងគឺជាអន្លង់ទឹកធំកាមោខៈហ្នឹងហើយអាត្រង់ដែលថា បាយទឹកសមុទ្រគឺហ្នឹងសាបលោកយើងហ្នឹង បាយទឹកសមុទ្រនឹងវានៅត្រង់ដែលថាប្រាថ្នារបស់ឲ្យឆ្អែតប្រាថ្នារបស់ឲ្យមានឲ្យបាន នៅពេលដែលមានបានមកហ្នឹងអឺយើងបានណាប៉ុន្តែ បានរហូតមកសង្សារវត្តមកហើយមិនក៏មិនគ្រប់ទៅគឺការគ្រប់គ្រាន់ ក្នុងលោកនឹងអត់មានអញ្ចឹងបានទេថាអាការដែល យើងត្រូវការប្រាថ្នាឲ្យបានមកនេះដើម្បីឲ្យគ្រប់គ្រាន់ដើម្បីឲ្យឲ្យឲ្យឆ្អែតស្កប់ស្កល់នេះវាអត់មានអាការឆ្អែតស្កប់ស្កល់ហ្នឹងអញ្ចឹងអាការដែលយើងបាចទឹកសមុទ្ររបៀបដែលយើងត្រូវការប្រាថ្នារបស់ក្នុងលោកហ្នឹងអានឹងឯងដូចក្អែកបាចទឹកសមុទ្រណាវាមិនរីកដោយអំណាចអាសេចក្តីត្រូវការហ្នឹង វាចេះតែធំធេងលហលហេវទៅនឹងប៉ុន្តែដែលរៀងដោយអំណាចស្នាតគឺអរិយមគ្គហ្នឹងហើយដោយអំណាចស្នាតដែលយកមកបាចសមុទ្រតណ្ហានឹងដោយអំណាចនៃសតិប្បដ្ឋានដែលជាបុព្វភៈនៃអរិយមគ្គហើយបើយើងមិនបាចដោយស្នាតគឺសតិប្បដ្ឋានដោយអរិយមគ្គទេដោយដោយថា ការដែលបានរបស់ក្នុងលោកនឹងធ្វើឲ្យយើងគ្រប់គ្រាន់ធ្វើឲ្យយើងឆ្អែតធ្វើឲ្យយើងលែងចង់បានគឺថាมันអាចគ្រប់គ្រាន់ទៅបានទេរបស់ក្នុងលោកនឹងហើយក្នុងបំណងប្រាថ្នារបស់យើងរੂអីអីដើម្បីឲ្យយើងបានហើយបើវាអត់បានដដែលហ្នឹងហើយដើម្បីឲ្យគ្រប់បើវាអត់គ្រប់ដដែលហ្នឹងហើយអញ្ចឹងគឺ ហត់នឿយរហូតមកសំសារវត្តមកនឹងអញ្ចឹងយើងត្រូវសិក្សាឲ្យបានចេះដឹងថាក្អែកបាច់ទឹកសមុទ្រនឹងឯងហើយយើងថាក្អែកល្ងងហ្នឹងក៏ប៉ុន្តែគ្មាននរណាល្ងងជាងសត្វលោកយើងដែលមានអវិជ្ជាដែលមិនដឹងអរិយសច្ចៈនេះទេនិយាយពីរឿងល្ងងក្នុងអរិយវិន័យនេះគឺអវិជ្ជាដែលមិនដឹងសច្ចៈនេះឯងនឹងឯង ហ្នឹងហើយមិនថាមនុស្សមិនថាសត្វអីទៅនោះឡើយចឹងចឹងកណាគុណចាស់ពុទ្ធបរិស័ទហ្នឹងគឺទីពឹងព្រះអង្គទ្រង់សម្ដែងសតិប្បដ្ឋានបណ្ណាដែលជាទីពឹងនៅត្រង់ដែលថាការដែលស្កប់ស្កល់ការដែលគ្រប់គ្រាន់ ជាមួយនឹងរបស់ក្នុងលោក គឺកំណត់ដឹងជីវិតជាប្រកដីរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងឲ្យឃើញជាសភាវៈធัวនឹងមានតែប៉ុណ្ណឹងទេចឹងកាលណាបើប្រកបជាសភាវៈធัวដោយវិសេសលក្ខណៈហើយ ការសិក្សាសង្កេតពិនិត្យតទៅទៀតសភាវៈធัวនឹងប្រកបនៅសាមញ្ញលក្ខណៈ នឹងប៉ុណ្ណឹងកិច្ចបរិបត្តិព្រឹកទៅកំណត់នៅក្នុងលក្ខណៈដែលកើតហើយរលត់ទៅវិញនឹងជាធัวដែលអត់ចាំបាច់ហួងហែងជាធัวដែលមិនសម្រាប់ឲ្យរវល់ឲ្យខ្វល់អីទាំងអស់អញ្ចឹងគុណចាស់បានដឹងទីពឹងណា កាលណាបើធัวទាំងអស់ហ្នឹងមិនសម្រាប់ឲ្យរវល់មិនសម្រាប់ឲ្យខ្វល់មិនសម្រាប់ឲ្យហួងហែងមិនមែនជាធัวសម្រាប់ឲ្យយើងភ័យខ្លាចនឹងចាស់នឹងឈឺនឹងស្លាប់អីទេព្រោះវាមានលក្ខណៈកើតហើយវារលត់ទៅជាធម្មតាអត់មានទៅតាំងនៅក្នុងទីណាធัวហ្នឹងមិនទាំងហួងហែងខ្លួនឯងផងវាប្រកាសលក្ខណៈមកអញ្ចឹងមានតែការចេះដឹងមានតែការកំណត់ធัวហ្នឹងតែប៉ុណ្ណឹងទេ ដែលអាចធ្វើឲ្យទឹកសមុទ្ររីងបាននេះហ្នឹងឯងហ្នឹងឯងដែល ពុទ្ធបរិស័ទត្រូវស្កប់ស្កល់ត្រូវគ្រប់គ្រាន់ជាមួយនឹងរបស់ក្នុងលោកហើយអត់មានគំនិតដែលជាប់ទៅដោយទូខ្លួនយើងដែល ដែលត្រូវការឲ្យយើងនឹងឯងមានអីបានអីតទៅទៀតទេពីព្រោះវារលត់វារលាយនៅអាគំនិតគិតថាជាខ្លួនយើងនឹងទៅហើយ សពេធម្មាអនត្តានឹងបានប្រកាសជាអារម្មណ៍របស់ពលវៈវិបស្សនាអញ្ចឹងវាអត់មានសង្ស័យអីក្នុងបដិបទាបរិបត្តិអីនឹង ទៅទេប្រកដីគុណចាស់ញាតិញោមនឹងគឺមានធัวសម្រាប់សិក្សាសម្រាប់កំណត់ដឹងរៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងធ្វើនៅទីពឹង ដោយមិនជាទាសៈនៃលោកនេះ មានតែផ្លូវមួយនឹងឯងគឺការកំណត់ដឹងខ្លួនឯងនឹងនឹងឯងហើយនឹងបានចេះដឹងក្នុងសភាវៈច្រើនឡើងច្រើនឡើងដូចជាវិបាករបស់កម្មអីអីចឹងវាមិនអាចថាផ្លេតគេខុសវាមានអ្នករតីនឹងឯងដែលយើងត្រូវទម្លាក់កំហុសទៅឲ្យហ្នឹងហើយតែតាម ពិតដោយបរមត្ថសតិរលឹកដឹងបានវាត្រូវឃើញឬក៏វាត្រូវឮរួចទៅបានវាដឹងរឿងហ្នឹងពីណាអាហ្នឹងដែលទីដើមមិនធ្លាប់ដឹងកាលដែលមិនតន់មានសតិប្បដ្ឋានអីហ្នឹងគឺអត់បានដឹងចឹងដឹងតែមានអ្នករតីធ្វើអីត្រូវត្រូវធ្វើអីខុសខុស ត្រូវចិត្តយើងស្រឡាញ់ទៅទាស់ចិត្តយើងខឹងទៅឬក៏ស្អប់ទៅដល់តែមានសតិប្បដ្ឋានវាអត់មានអ្នករតីមាន តែអារម្មណ៍របស់វិថីចិត្តហ្នឹងហើយវានៅលើវិបាកកម្មដែលប្រព្រឹត្តទៅជាលោកសមុទយៈដែលវាប្រព្រឹត្តទៅជាបដិច្ចសមុបាទធោដែលវាប្រព្រឹត្តទៅជា ការកើតឡើងនៃសង្ខារធัวសត្វប្រព្រឹត្តទៅជាតំណនៃសង្ខារធัวសត្វហ្នឹងហើយជាបរមត្តធัวប្រកបជា វិបាកវត្តៈដែលវាមានវិបាកហ្នឹងមានកិលេសវត្តៈរួចទៅមានកម្មវត្តៈទៅប៉ុណ្ណឹងចា៎មួយខ្សែមួយខ្សែសង្ខារធัวហ្នឹង បណ្ណាចឹងហើយសំណួរបាសក់ខួនបុនតសួរលោកគ្រូនៅបញ្ហា នៅខ្ញុំបានឃើញថាមហាកសលធ្វើកិច្ច1មហាវិបាកធ្វើកិច្ច4តើដូចម្ដេចខ្លះហ្នឹងណាចំពោះកុសលហ្នឹងមានជាវនៈកិច្ចតែមួយហ្នឹងទេ តែដល់ទៅវិបាកហ្នឹងដែលជាមហាវិបាកហ្នឹងវាមានកិច្ចនៅក្នុងទ្វាហ្នឹងគឺតតិលំបនកិច្ចហ្នឹងហើយហើយវិបាកក្រៅទ្វា6ណាមហាវិបាកហ្នឹងវាធ្វើកិច្ច3មិនមែនជាវិថីចិត្តក្នុងទ្វាណា គឺបដិសន្ធិកិច្ចពវាំងកកិច្ចចុតិកិច្ចអត់មានមនុស្សសត្វទេវតាណាកើតទេគឺវិបាករបស់កម្មហើយមនុស្សទេវតាហ្នឹងគឺមហាវិបាកណាឬក៏ថាវិសាលវិបាកហេតុកៈអីទៅតាមនឹងចឹងទៅដែលធ្វើកិច្ចបដិសន្ធិហ្នឹងគឺវិបាកហ្នឹងកើតឡើងបានសន្មតថាសត្វបុគ្គលមនុស្សទេវតាអីហ្នឹងកើតចឹងទៅ រួមជាមួយនឹងកម្មជារូបរូបហ្នឹង អាស្រ័យកម្មជាបច្ច័យឲ្យកើតហ្នឹងហើយសត្វបកុលហ្នឹងអត់មាន តាំងតពីវិរិសន្ធិទទួលគ្នានឹងចុតិហើយគ្រប់ជាតិប៉ុន្តែមានបញ្ញត្តិហ្នឹងហើយតែចំពោះសេចក្តីងងខ្លៅហ្នឹងវាធ្វើឲ្យមានសេចក្តី យល់ខុសថាជាសត្វជាបកុលជាខ្លួនយើងជា អ្នកដតីនឹងឯង បានវាកើតទៅជារឿងដដើមគ្នារស់នៅហើយនឹងឆ្លោះប្រកែកទាស់តែងគ្នា បងប្អូនបកើតអីនឹងក៏ដោយមិនដឹងជាដដើមយកមកឲ្យអ្នកណាទេណាហ្នឹងហើយប៉ុន្តែអានឹងដោយសារការដែលមិនបានដឹកនៅសច្ចធម៌អត់បានកំណត់ដឹងថាខ្លួនយើងនឹងវាជាស្អីចេះដដើមគ្នាចេះឆ្លោះគ្នាប៉ុន្តែអត់ដឹងយកមកឲ្យអ្នកណាអានឹងយើងអ្នកថាឯណាដែលថាអត់ដឹងយកមកឲ្យអ្នកណាប៉ុន្តែគាត់ដឹងណាខ្ញុំ អញហ្នឹងហើយថាគាត់មិនដឹងមិនម៉េចប៉ុន្តែដែលយើងនិយាយតាមធัวហ្នឹងមិនដឹងជាឆ្លោះគ្នាយកមកឲ្យអ្នកណាហ្នឹងហើយអានឹងយើងនិយាយតាមដែលយើងដឹងព្រោះគ្រប់គ្នាទាំងអស់គឺវាមានជាខ្លួនឯងអីណាហ្នឹងហើយដូចសត្វខ្លាសត្វតោអីដែលខំប្រឹងដើម្បីរស់នេះ ប្រឹងកាច់កគោកវៃណាគេសរាជសីអីហ្នឹងកាច់កទាំងដំរីបានទៀតមានធម្មតាទេចឹងណាហើយមានរឿងរ៉ាវរបស់ទេវទត្តធ្លាប់កើតជាកាយចចរនៅជាមួយសីហៈយូរយូរទៅស្រាប់តែសម្គាល់ថាខ្លួនឯងក៏អាច តាច់កតម្រៃបានណាណាពធម្មតាគេសរាជសីហ្នឹងតែងតែប្រើឲ្យទៅឡើងលើពូលភ្នំមើលសัตว์អីអីមើលមកហើយមកប្រាប់យើងដល់យូរយូរទៅគេចង់ឲ្យរាជសីធ្វើអញ្ចឹងម្ដងខ្លួនឯងដេកក្នុងគហៀបនេះហើយរាជសីទៅមើលមើលមានសัตว์អីឲ្យយើងទៅម្ដងចាំស៊ីដោយសារយើងវិញរាជសីថាកុំអញ្ចឹងអីអីដល់ទៅទៅណារាជសី អញ្ចឹងសាកមើលទៅឃើញកំរៃមួយនៅជើងភ្នំត្រឡប់មកកំរៃនៅជើងភ្នំគេក្រោកឡើងគេពួតខ្លួនធ្វើដូចសីហៈអញ្ចឹងហើយគេបន្លឺសំលេងដូចសីហៈអញ្ចឹងប៉ុន្តែចော့ចော့ជូណាហើយគេឡើងទៅលើភ្នំឃើញគេស្ទុះហក់ទៅហ្មងទៅលោតទៅថាឲ្យវាទៅលើតម្រៃហ្នឹងវាមិនបានទៅដល់តម្រៃផងទៅដល់ធ្លាក់ខ្ពោកហ្នឹងអាក្បែរជើងតម្រៃតម្រៃដាក់ញៀច បែកក្បាលចេញចេញគូភុលតែយ៉ាងហើយតម្រៃដាក់មកជើងទៀតសកត់លើខ្លួនចចកនោះបែកឆ្អឹងខ្ទេចទាំងអស់ហើយតម្រៃគៀគៀប្រមូលហើយតម្រៃនោមដាក់ទៀតរួចទៅបានបន្លឺកោញជានិតដើរចេញទៅអាហ្នឹងរឿងរឿងជើចកហ្នឹងត្រាប់តាមសីហៈហ្នឹងព្រះអង្គសម្ដែង អតីតជាតិរបស់ទេវតាតដែលមកក្នុងជាតិរបស់លោកជាតិពិខុទេវតាតនឹងធ្វើត្រាប់ព្រះដ៏មានវិភាណាអានឹងដូចជាចោកត្រាប់សីហៈអញ្ចឹងទេសរាជសីកាត់កដំរីអញ្ចឹងឲ្យខ្លួនឯងជាចោកទៅរកកាត់កដំរីដំរីជន់ឲ្យខ្ទេចឆ្អឹងចឹងណាព្រោះជាពេលមួយ ដែលបំបែកសង់ទីវេលវ័នរាជគ្រឹះនឹងទៅជាសីស័កនោះ ហើយដល់ព្រះរាមាភិឲ្យព្រះអគ្គសាវកនឹងណាអ្នកទាំងឡាយមេត្តាករុណាដល់សព្រមចារីរបស់អ្នកទាំងឡាយហ្នឹងទៅនាំមកវិញមកហើយព្រះសិរីបុត្រមោគលានទទួលពុទ្ធិកាយក៏មុនទៅលយលយទៅទេវតាក្រាឃើញទេអគ្គសាវកក៏មករស់ពួកយើងដែរណាអញ្ចឹងគឺវិខទេវតានឹងសម្ដែងពង្រឹងនៅក្នុង ណាកិច្ចវត្តរបស់ភិក្ខុនឹងត្រូវប្រើប្រាស់តែចីវរ3កុំឲ្យឆាំត្រីសាច់ឲ្យនៅតែព្រៃអីអីចឹងណាហ្នឹងឯងរួចទៅធ្វើជាចប់រួចជាកេះណាដូចព្រះអង្គចឹងណាព្រះអង្គត្រូវការសម្រាអីចឹងទៅឲ្យព្រះសិរីបតឲ្យព្រះអនន្តអីសំដែងធัวទៅព្រះអង្គតម្រួលអេរិយាបតនៅស្ដាប់អញ្ចឹងអីទេវតតបានកិសាវៈទៅហ្នឹងធ្វើដូចព្រះធ្វើជាសម្រួលអេរិយាបតអីចឹងទៅ រួចទៅងកងកស្ដាប់បានទេងកងកលក់បាត់ទៅហ្នឹងហើយហើយព្រះសិរីបុត្រសំដែងពធัวញ៉ាំងលោកកត្រៈធัวឲ្យដល់ភិក្ខុទាំងឡាយហើយក៏នាំមកវត្តវិញអស់សូមកមាទោសនឹងព្រះរាមានុភាអញ្ចឹងគណាអីនោះនៅងក់ងក់ឡើយនោះហើយកោកាលិកៈភិក្ខុស្ងាត់ វិហារព្រោះវិហារហ្នឹងបារជាសតុធ្វើឲ្យនៅលើភ្នំគិយាសិស័កហ្នឹងស្ងាត់ចេញមកបាត់អស់ហើយទៅមើលទេវតតលក់មែនទេហ្មងណាណាហើយកោកាលកវិខុហ្នឹងគឺសហការជាមួយនឹងកោទេវតតហ្នឹងណាហើយចឹងវាចាប់ទាញជាពួរទេវតតដែលកំពុងតែសឹងហ្នឹងឲ្យភ្ញាក់ដល់លមៀលខ្លួនទៅទាញជាពួរចេញទៅ ឃើញប្រឡោះដើមទ្រូងស្រួលដាក់មួយជើងហ្មងចឹងចំដើមទ្រូងចំអាបេះដូងច្រាលឈាមចេញតាមមាត់ហ្មងចឹងហើយចាប់ពីនឹងមកដែលវិខទេវទត្តលោកអពេតរហូត9ខែ បាននឹកព្រះរាមាភិកនៅចេតពុទ្ធហ្នឹងហើយគេសែងមកហើយក៏ផែនដីសោបទៅហ្នឹងហ្នឹងហើយហ្នឹងរឿងរ៉ាវវិខទេវទត្តហ្នឹងចង់ធ្វើត្រាប់ព្រះអង្គណាហ្នឹងហើយបានព្រះអង្គណា ឬវិខទាំងឡាយជំនុំគ្នាសន្ទនាគ្នាអីទៅបានព្រះអង្គសម្ដែងទៅពីដើមមកហ្នឹងណាត្រាប់រាជសីហ្នឹងហ្នឹងហើយវាមានរឿងអញ្ចឹងវាមានរឿងដែលថាអញហ្នឹងមានវាមាននេះទិដ្ឋិហ្នឹងវាឡើងអញ្ចឹងទៅវាគឺអញហ្នឹងវាមានអញ្ចឹងប៉ុន្តែដែលយើងនិយាយតាមធัวហ្នឹងមើលមើលសត្វលោកហ្នឹងណា ដែលខំប្រឹងដោយតណ្ហាឧបាទាននឹងខំប្រឹងដោយសកម្មភាពទាំងអស់នឹងយកមកឲ្យអ្នកណាមួយជាតិមួយជាតិនឹងអ្នកណាជាអ្នកទទួលអ្នកណាជាអ្នកបាន គឺជារឿងល្ងងរបស់សត្វលោកជាទាស័ករបស់កិលេសជាទាស័ករបស់ខណ្ឌសកម្មភាពដែលប្រព្រឹត្តទៅស្ថិតនៅក្នុងភាពជាជាទាស័កហើយនឹងទរុណកម្មដ៏ធ្ងន់ធ្ងរក្នុងការទំនុកបំរុងចិញ្ចឹមខណ្ឌនឹង គុណចាស់មើលសត្វលោកទាំងមនុស្សយើងទាំងអីទាំងអស់ហ្នឹងទទួលទៅរុណកម្មសុទ្ធសុទ្ធណាទទួលទៅរុនកម្មដើម្បីចិញ្ចឹមបញ្ញខណ្ឌណាដើម្បីមើលថែបញ្ញខណ្ឌនឹងបញ្ញខណ្ឌនឹងទាំងចាស់ទាំងឈឺទាំងស្លាប់ហើយត្រូវត្រូវដាក់មកជាភារៈដើម្បីឲ្យយើងមើលថែណាកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់អីហ្នឹងខំប្រឹងទៅហើយ ត្រូវដោះស្រាយជាមួយនឹងកិលេសលោភៈបណ្ណាបណ្ណៃមិនចេះគ្រប់ត្រូវដោះស្រាយជាមួយលោភៈហ្នឹងហើយត្រូវតោសៈត្រូវដោះស្រាយជាមួយតោសៈហ្នឹងទៀតណាហើយបើមិនមែនជាទរណកម្មទេស្អីហ្នឹងចឹងដែលយើងត្រូវទទួលរណកម្មមើលតែម៉ោង2ម៉ោង3ហ្នឹងប្រឹងប្រែងក្រោបដើម្បីធ្វើកិច្ចការងារហ្នឹង ថែរក្សាទំនុកម្រងខណ្ឌហ្នឹងហ្នឹងឯងកិច្ចការងារទាំងអស់ហ្នឹងមានធ្វើដើម្បីខ្លួនឯងអីអាហ្នឹងដែលយើងយើងពោលតាមធัวនិយាយតាមធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកហើយនឹងបញ្ញារៀងខ្លួនទេណាគ្រាន់តែថាយើងយើងស្ដាប់គ្នាតាមនឹងអញ្ចឹងទៅមិនតែសត្វលោកយើងគេទូទៅវាមាន ទៅសង្ស័យអីថាអញខំប្រឹងដើម្បីណាណាហ្នឹងវាមានគំនិតអញ្ចឹងឯណាអត់ទេវាដឹងថាអញនឹងឯងដើម្បីរស់ដើម្បីកូនចៅអញ្ចឹងទៅហើយមានបានហើយក៏ដើម្បីព្រៀបផ្ទឹមនឹងអ្នករតីអីចឹងទៅ ជាមិត្តភ័ក្តិអីជាមួយគ្នាអីចឹងទៅគេរួចស៊ីមាន បានឯងនឹងវាក្រវាខ្មាស់គេអីអីចឹងទៅនិយាយថាមិនដឹងយកឲ្យណាណាហ្មិចមិនឯងមិនដឹងយកឲ្យណាយកមកឲ្យខ្ញុំមក អីចឹងទៅចឹងហ្នឹងឯងហ្នឹងវាដឹងច្បាស់ណាស់រឿងដឹងថាទ្រព្យសម្បត្តិហ្នឹងរួដើម្បីនរណាហ្នឹងគឺអត់សង្ស័យទេអត់សង្ស័យពីព្រោះអីបានជាអត់សង្ស័យពីព្រោះវិចិកិឆាវាអត់កើតជាមួយលោភៈវិចិកិឆាវាអត់កើតជាមួយទិដ្ឋិមានះហ្នឹងទេយើងបានអីសង្ស័យសង្ស័យអីទេគឺថា ដឹងច្បាស់ហ្មងតែច្បាស់ដោយអំណាចនៃអវិជ្ជា ហ្នឹងហើយច្បាស់ដោយដោយភាពរងឹតទៅជាការយល់ខុសទៅជាការប្រកម្មទៅអានឹងឯងជា ទរុណកម្មដ៏ធ្ងន់ធ្ងររបស់សត្វលោកហើយមួយទៀតអាការហត់នឿយលំបាកលំបិននឹងនឹងចិញ្ចឹមនឹងបំរើនឹងមើលថែបញ្ញខណ្ឌនឹងអានុអានឹងទរុណកម្មមួយទៀតអាមួយទៀតទរុណកម្មដ៏ធ្ងន់ធ្ងរផ្នែកខាងសតិបញ្ញា គឺត្រូវវិកលហ្មងត្រូវវិបត្តិសតិបញ្ញានឹងហ្មងចឹងអានឹងទរណកម្មក្នុងលោកហ្នឹងគឺវាធ្វើឲ្យសត្វលោកហ្នឹងគឺបាត់បង់សតិសម្បជញ្ញៈនឹងចឹងទៅចឹងអត់ដឹងថានេះជាទរណកម្មអត់ដឹងថាការរវល់របស់ខ្លួនឯងហ្នឹងគឺជាទរណកម្មដែលត្រូវទទួលយកបញ្ញខណ្ឌហ្នឹងមកមើលថែហើយ គឺមិនមែនតែមកជាតិនឹងឯណាទេទៅរុនកម្មហ្នឹងចឹងណាដូច្នេះគឺតាមការដែលពុទ្ធដល់សត្វនឹងបានសិក្សាបានជ្រាបដឹងទៅតាមនឹង កាលណាបើបានដឹងអញ្ចឹងឯងសឹកតែដឹងតាមរយៈនៃសតិប្បដ្ឋានចឹងដឹងទៅតាមរយៈនៃបប្រតិបត្តិធម៌កាលណាបើដឹងហើយ វាត្រូវបន្ថយបាបអកុសលផ្សេងផ្សេងសំបីតែកិលេសនៅមានប៉ុន្តែគឺថាបាបគឺជាអកលនីយកិច្ច អត់មានហំប្រឹង នៅ ក្នុងសភាពដែលបៀតបៀនអ្នករតីប្រព្រឹត្តទៅជាបញ្ញវិរិយទេ រួចទៅគឺបានធូរស្រាលនៅតណ្ហាមានអ្នកទិដ្ឋិធូរស្រាលនៅសេចក្តីទុក្ខសោកព្រោះមានការធូរស្រាលនៅសេចក្តី ប្រកាន់ក្នុង បញ្ញខੰការកំណត់ដឹងបញ្ញខੰចេះតែមាន ទៅតាមកម្លាំងនៃបញ្ញារៀងរៀងខ្លួន រហូតដល់ទៅជាព្រះអរិយៈ ដែលបញ្ញានឹងឯងមានជាបរិញ្ញា កំណត់ដឹងខណ្ឌនឹងបានមានបហានៈបរិញ្ញាលះបង់ឆន្ទរាគៈហ្នឹងបានជាមានអ្នកដែល ដាក់ចុះនៅភារៈនឹងឯងគឺបានន័យថារួចពីទរុណកម្មឈប់ទទួលទរុណកម្មនឹងឯងចឹងដែលទៅជាពោជានិយបុគ្គលក្នុងលោកព្រះខៃណាស្របចឹងណាពោជារហេពោជាយតោ គឺថាជាបុគ្គលដែលគួរទទួលនៅការបូជា ពុទ្ធេយតិចក្សាវកេគឺព្រះសម្មាសម្ពុទ្ធហើយនឹងសាវករបស់ព្រះពុទ្ធនឹងឯងព្រោះជាអ្នកដែលមានភារៈដាក់ចុះឈប់ទទួលនៅទរណកម្មក្នុងលោកនេះនឹងឯងចឹងសូមអនុមោទនីអនាទុក្ខបត្តាចនិនតុងថាហេយាមបានតាចនិនភេយាសោកម្មបានតា ចនិសោកាហំតសំពេបេបានិណោសូមឧទ្ទិសនៅព្រះសោស្វាយុពពោះអង្គសម្ដេចព្រះ គមហាសង្ឃរាជាធិបតីសម្ដេចព្រះសង្ឃរាចិនសូមគង់នៅជាសុខុមាលភាពបីខ្ញុំគណៈពុទ្ធបរិស័ទទាំងអស់បានទំនុកបំរុងជ្រះថ្លាថែសាពុទ្ធសាសនាផងដើម្បីបានសិក្សារៀនសូត្រធម៌របស់ព្រះសម្មាសម្ពុទ្ធផងហើយក៏ដើម្បីពុទ្ធសាសនារុងរឿងចម្រើនផងចឹងសូមឲ្យព្រះពុទ្ធព្រះសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធព្រះសាសនាផ្សាយ ទូទៅពេញសកលលោកសូមឲ្យលោកចាំមូលបានប្រកបដោយសន្តិភាពព្រះសាយមុនីសម្ពនត្រង់ត្រាស់